តែចាប់ពីថ្ងៃនេះទៅខ្ញុំសូមសន្យាខ្ញុំនឹងធ្វើអ្វីល្អៗសម្រាប់អ្នកដែលគាត់ភេទទី3សម្រាប់ភេទដូចគ្នាដល់ចាស់កង់ក្នុងដូចគ្នាប្រៀបនាំសារមិនមែនជាប្រៀបនាំរឿង ចាញ់មានសុខចាឃើញអូនទាំងពីរស្រស់ស្អាតមែនតើហើយសមគ្នាទៀតចាហើយបងចង់សួរចំណាប់អារម្មណ៍ខាងគ្រួសារអូនតើបានប្រពន្ធស្រស់ស្អាតអញ្ចឹងមានអារម្មណ៍បែបម៉េចដែរសុបាយបងសុបាយមកហ្នឹងហើយមានថាខ្លាចថាយើងយើងគិតថាយើងភេទដូចគ្នាតែយកនេះទៅខ្មាស់គេបដាដបងមានតែបងមានចិត្តគិតអញ្ចឹងដបងជាធម្មតាដបងខ្ញុំនិយាយត្រង់ទៅខ្ញុំមិនដឹងថាគាត់ជាភេទទី3ទេបងបាទ ដំបូងខ្ញុំរៀបផាយ story របស់គាត់ខ្ញុំទៅកម្មវិធីបុណ្យមិត្តភក្តិខ្ញុំអូហើយទៅដូចជាឃើញអូ Facebook ធម្មតាខ្ញុំមិនដែរដឹងថាគាត់ជាអ្នកលក់អនឡាញទេបងអូបាទតែពេលនេះខ្ញុំក៏ reply សួរថាស្អាតមែនអូនអីចឹងណាបងរបៀបយើងចង់លេបខៃអីគេចឹងទៅបាទតែខ្ញុំមិនដឹងថាគាត់ជា page 3របស់ពេលហ្នឹងគាត់សក់វែងដែរបាទតែខ្ញុំក៏យើងឆាតតាក់តងនេះឬក៏ញ៉ាំនេះអីធម្មតាជាប្រភេទក្មេងៗហ្នឹងណាបងដល់ពេលខ្ញុំប្រហែលជាបានពីរថ្ងៃយើងឆាតជាមួយគ្នាដល់ពេលវា ស៊ីចង្វាក់ជាមួយគ្នាទេណាបងបាទនាំតែវិញខ្ញុំจะញ៉ាំអីបើខ្ញុំដឹងថាគាត់ជាភេទទី3អូអញ្ចឹងតើតែញ៉ាំអីមួយគ្នាមិនដឹងភេទទី3ជួយក្នុងទូរស័ព្ទយើងមិនដឹងថាបងដល់នៅពេលដឹងថាភេទទី3មានអារម្មណ៍អីទៅពេលដំបូងជាដំបូងខ្ញុំមានអារម្មណ៍ថាយើងសង្ហាចិត្តដែរប៉ុន្តែមានអារម្មណ៍ថាគាត់ជាភេទទី3មែនប៉ុន្តែមានគេចាប់អារម្មណ៍ច្រើនអញ្ចឹងមានអារម្មណ៍ថាយើង នេះយើងយើងខំញ៉ាំមកហើយយើងស្រឡាញ់មកហើយបាទយើងស្រឡាញ់មកហើយយើងមិនមិនធ្វើការមិនកើតអូបាទដល់ពេលចឹងមានអារម្មណ៍ថាចិត្តស្រឡាញ់ខ្លាំងស្រឡាញ់ខ្លាំងវិស័យមកជាគូព្រេងកដិតជាតិអញ្ចឹងចាស្គាល់គ្នាបានតែមួយថ្ងៃពីរថ្ងៃទេណាបងហើយអញ្ចឹងមានអារម្មណ៍មិនដែរដល់មានគាត់ថាស្រឡាញ់អូនខ្លាំងហើយមានវិស័យអញ្ចឹងនិយាយរំតើបង មិនដំបងខ្ញុំអត់ចង់ជឿគាត់អូចាដល់ពេលខ្ញុំចែកតែមើលទៅសម្រាប់គាត់តែពេលដែលគាត់ចូលមកដល់ផ្ទះយើងគាត់ចេះជួយបងផ្ទះគាត់ចេះចេះជួយអវ៉ាន់គាត់អាចធ្វើការអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនគាត់អាចជំនួសដៃខ្ញុំបានរហូតដល់គាត់ហ្នឹងអូនឯងគេគេខ្ញុំចាំបងធ្វើក៏បានដែរខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាបើសិនជាខ្ញុំបានគាត់ក៏ខ្ញុំសំណាងមិនយ៉ាងដែរចាមានអារម្មណ៍ថាកក់ក្ដៅចាកក់ក្ដៅហ្នឹងហើយយើងដំបងអឺនិយាយគិតថាជាប្រភេទសង្សារធម្មតាបងប៉ុន្តែពេលយើងហៅនៅមួយគ្នារយៈពេល1ខែ2ខែ មានអារម្មណ៍ថា បាត់គ្នាអត់បានបាទអាហ្នឹងដឹងថានិស័យមិនទេពីមុនហ្មងប៉ុន្តែដឹងមិនថាពេលបាត់គ្នាអត់បានអញ្ចឹងមានអារម្មណ៍ថាយើងចង់ស្រឡាញ់យើងចង់នៅជាមួយគាត់ដល់រហូតប៉ុន្តែពេលដំបូងគ្រួសារខ្ញុំគាត់អត់ពេញចិត្តទេហ្នឹងហើយខាងគ្រួសារអូនមែនហ្នឹងហើយបងគាត់អត់សូវពេញចិត្តប៉ុន្តែបញ្ជាក់បន្ទាប់ពីហ្នឹងមកខ្ញុំបញ្យល់គ្រួសារខ្ញុំថាខ្ញុំចង់ធ្វើតាមចិត្តខ្ញុំខ្ញុំចង់តាមបើសិនជាខ្ញុំខុសឬក៏ដើរទៅមុខទៅវាខុសអាហ្នឹងខ្ញុំអ្នកទទួលវាអញ្ចឹងទៅប៉ុន្តែបច្ចុប្បន្នខ្ញុំដើរទៅអត់ខុសទេម៉ាក់ប៉ាខ្ញុំ គាត់ដឹងទាំងអស់គ្នាអញ្ចឹងណាបងឥឡូវពួកគាត់សប្បាយចិត្តទេដោយសារអូនហ្នឹងហើយគាត់តែងតែមើលពួកខ្ញុំទាំងពីរអ្នកជោគជ័យក៏ធ្វើអីផ្សេងៗគាត់តែងតែគ្រប់គ្រងរហូតបាទហើយមានកម្រងយកកូននៅពេលណាដែរនិយាយទៅបើចង់បានកូនចង់បានតែភ្លាមភ្លាមហ្មងបងប៉ុន្តែគាត់ថាយកគាត់គាត់ចាំមើលថាឆ្នាំល្អឆ្នាំល្អអញ្ចឹងណាបងមានអីសច្ចាក្នុងចិត្តជាមួយគ្នាថាយើងស្នេហានិយាយទៅខាងអូនមានមោទនភាពមែនតើអូនស្រឡាញ់ហើយផ្ដល់តម្លៃឲ្យកូនបាទ3ចានិយាយទៅកាលមុនខ្ញុំសច្ចានឹងពេញថ្ងៃការ ម្ដងជាមួយនឹងភ្ញៀវដែលគាត់ចូលរួមកម្មវិធីនឹងម្ដងតែឥឡូវនេះខ្ញុំសូមសច្ចាទៅលើបងប្អូនអរគ្នាដែលគាត់តែងតែមើលយ៉ងហើយតែងតែគិតថាពេលខ្លះគាត់ថាខ្ញុំពីអ្នកយ៉ងសំដែងឬក៏ខ្ញុំចូលមកជីវិតគាត់បោកអីចឹងខ្ញុំនិយាយទៅតាំងពីខ្ញុំចូលមកខ្ញុំអត់អាចគិតសំបីតែបន្តិចព្រោះឫសាយយើងចាប់ដើមគិតដំបូងជាប្រភេទសង្សារបន្ទាប់មកយើងជាគូអនាគតថ្ងៃក្រោយទៅអត់ដែលថាចង់បោកចង់អីហ្នឹងឌឺពីអ្នកគេនិយាយចឹងច្រើន បាទពេលខ្លះយើងស្ដាប់ទៅយើងអត់ពេញចិត្តដែរដោយសារយើងខំទាំងអស់គ្នាតែចាប់ពីថ្ងៃនេះទៅខ្ញុំសូមសន្យាទៅដល់បងប្អូនទាំងអស់គ្នានិងអ្នកដែលគាត់ដែលតែតែមើលខ្ញុំទាំងពីរអ្នកអញ្ចឹងណាបងខ្ញុំនឹងធ្វើឲ្យល្អល្អសម្រាប់អ្នកដែលគាត់ភេទទី3ស្រាញ់ភេទដូចគ្នាតែគាត់មើលខ្ញុំបងខ្ញុំថាយើងមិនមែនមកស្រាញ់តែមួយផ្លែតបាទឲ្យចង់ឲ្យស្រាញ់រហូតដល់មនុស្សក្រុមឫស្សីដល់ចាស់កង់ក្នុងដូចគ្នាអញ្ចឹងខ្ញុំសូមសន្យាមួយគាត់បាទស្នាមថាបអីឲ្យបងប្អូនយើងមើល ថាភរិយាឲ្យស្វីតឲ្យស្វីតឲ្យបងប្អូនយើងមើលថាបានឥឡូវចង់ធ្វើថ្មឬក៏ថាថ្មថាកន្លែងណាបានឲ្យជាងគិតថាកន្លែងនេះមានក្តីសុខជាងគេសម្រាប់ប្តីប្រពន្ធយើងពីយ៉ាងខ្ញុំជួយចិត្តថាថ្ងាសគាត់បងព្រោះពេលគាត់គេងខ្ញុំថាថ្ងាសគាត់គេថាឲ្យគេងទៅអូនថ្ងាសមួយមួយមួយក៏បានឥឡូវបងរាប់ឲ្យណា1 2 3 មានក្តីសុខណាតែប៉ិតឮតែគេនិយាយយើងអត់ជឿតែពេលឃើញអូនមែនអូនគាត់ស្រឡាញ់យើងមើលទៅស្រឡាញ់ចាមើលកាយភ្នែកដឹងហើយនៅស្រឡាញ់យ៉ាងណាអញ្ចឹងជូនពរអូនទាំងពីរនាក់ហើយស្រឡាញ់គ្នាដល់ចាស់កៅខ្នងជូនពរជោគជ័យកាន់តែខ្លាំងខ្លាំងចាអរគុណចា